40នាទីជាងតិចញាតិញោមប្រកបឲ្យបាន1ម៉ោងអត់អីទេណាបានចាក់បាន2ថ្ងៃបាទលោកចាស់បានបញ្ជាក់ហើយញាតិញោមបានស្ដាប់ហើយណាជ្រាបហើយអំពីបញ្ហាដែលយើងអាចរួបរวมគ្នាសាមគ្គីគ្នាស្រឡាញ់គ្នាទៅបានគឺអាស្រ័យដោយសារធម៌ទាំង6ហ្នឹងដែលព្រះសម្មាសម្ពុទ្ធជាអគ្គមគ្គទេសលើលោកព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងមានសច្ចៈខន្តីវិរិយៈតថាមេត្តាជាដើម ដែលធម៌ទាំង6នេះជាឫសគល់ជាហេតុចងនាំឲ្យយើងមាននៅសេចក្តីអាណិតគ្នាមាននៅសេចក្តីស្រឡាញ់គ្នាសន្តោសគ្នារួបរวมគ្នាសាមគ្គីរវាងគ្នានឹងគ្នាទៅកើតហើយកុំអាលភ័យញាតិញោមកុំអាលភ័យមិនអីទេលោកប្អូនចាស់ថាតិចទៀតភ្លៀងមកនឹងអត់ភ្លៀងទេញាតិញោមតែចាប់ហូបនំបញ្ចុកឲ្យបានឲ្យភ្លៀងមកបណ្លោកថាអញ្ចឹងមិនចេះទាយទេញាតិញោមអត់ចេះញាតិញោមគ្រូគ្រីអីចេះសោះហើយ គឺបើថាភ្លៀងរត់ចូលមកហូបនំបច្ចុកគាត់អាត្មាហើយគាត់លោកគ្រូមេគាត់ញាតិញោមគាត់ច្រើនណាស់នៅនេះអីទេកំភៃ ចឹងបញ្ជាក់ញាតិញោមបន្តិចទៀតចាប់ថណាញាតិញោមចឹងត្រូវតែរួបរวมគ្នាសាមគ្គីគ្នាដោយព្រះអនុថែប្អូនព្រះអង្គនឹងបញ្ជាក់ខាងដើមហើយគឺអាស្រ័យដោយសារយើងមានធម៌ទាំង6ហ្នឹងបានយើងអាចសាមគ្គីគ្នាទៅបានប៉ុន្តែសំខាន់បំផុតដែលចង់ឲ្យគេស្រឡាញ់យើងចង់ឲ្យគេនៅក្បែរយើងគឺតលតែយើងលះបង់នៅតិដ្ឋិនឹងមានអ្នកចេញកុំប្រកាន់កុំមានមានអ្នករឹងតឹងថាអ្នកនេះមិនដល់អញអ្នកនេះចេះមិនដល់អញអ្នកនេះមិនល្អដូចអញអ្នកនេះក្រជាងអញ អញមិនសែគប់រកអ្នកហ្នឹងព្រោះវាក្រជាងអញអញមិនដើរចិត្តជាមួយអ្នកហ្នឹងព្រោះអ្នកហ្នឹងរូបវាអាក្រក់ជាងអញអញមិនដើរចូលអ្នកហ្នឹងព្រោះអ្នកហ្នឹងមិនមានចំណេះដឹងដល់អញបើសិនជាយើងនៅមានអស្មិមានអ្នកប្រកាន់ថាអ្នកនេះមិនដល់អញអ្នកនេះមិនស្មើអញដូច្នេះមិនសម្បូរញាតទេញាតិញោមគេអត់ចូលចិត្តគេអត់រត់ប្រគេអត់ស្រឡាញ់រកទេ ប៉ិនបើសិនជាយើងលះធម៌ទាំងអស់ហ្នឹងសួរតញាតញោមដែលអាចអញ្ជើញមកច្រើនកោះកងថ្ងៃនេះស្ដាប់ពធរួមគ្នាទៅបាន ចូលរួមបន់ក្នុងកម្មវិធីបន់របស់ប្រគ្រូមេកតទៅបានគឺដោយសារអីដោយសារប្រគ្រូមេកតប្រកាសណាលោកម្ចាស់គ្រប់ព្រះអង្គដែលគង់នៅក្នុងកតនេះក្តីកតផ្សេងផ្សេងក្តីលោកលះបង់នៅធម៌ទាំងអស់ហ្នឹងចោលក៏លះបង់នៅធម៌ទាំងអស់ហ្នឹងចោលលោកដែលមានសេចក្តីប្រកាន់ទៀតទេញាតិញោមប្រកាន់ដែរប៉ុន្តែគ្រាន់ថាប្រកាន់ប្រពន្ធប្រកាន់កូនប្រកាន់អសវិញ្ញាណកៈទ្រពអសវិញ្ញាណកៈ ដាក់ទ្របគោកបីដំរីសេះមន់ទាពះស្រែចំការច្បារដំណាំគឺអត់មានសេចក្តីប្រកាន់ទៅទៅលើរបស់អស់ទាំងនឹងទេលោកមានគុណធម៌ល្អប្រសើរទើបបានជាញាតញោមស្រឡាញ់ព្រះអង្គចូលរួមស្រស់ស្រួលមូលមតិគ្នាសាមគ្គីគ្នាច្រើនដោយថ្ងៃហ្នឹងព្រោះច្រើនដោយថ្ងៃហ្នឹងចឹងបជាញាតញោមពុទ្ធបរិស័ទអេអាត្មាចេះតែស្ដាប់ស្ដាប់ចិត្តតែពឺខ្លួនថ្ងៃនេះពេលជាមួយនឹងប្រគុណម្ចាស់ដូចជាមិនទេញោមមកសម្លេងមកចង់ទៅតាមលោកម្ចាស់ដែរថ្ងៃនេះបានទេជាមួយកំមុំចូលរំលប់ញាតញោម សំឡេងលោកដូចកំមុំចូលមលប់ប៉ិនប៉ិនបើកំមុំមិនទុនដល់ឋានៈនឹងផងណាយាយទុនដល់តែមែនទេណាយាយអាត្មាចង់ភ័យហ្នឹងចឹងគឺប៉ិនឲ្យសតុនចឹងញាតិញោមឲ្យទុនទាំងសម្លេងឲ្យទុនទាំងអិរិយាបថឲ្យទុនទាំងចិត្តគំនិតមនុស្សយើងបើសិនជាចិត្តទុនភ្លុនញោមប្រុសអាត្មាការដែលញោមស្រីអាត្មានៅរស់គាត់អាសាផ្ដាំញោមស្រីអាត្មាការដែលនៅរស់គាត់ផ្ដាំថាអញ្ចឹងគាត់ថាកូន កូនចូលក្នុងទីជំនុំហើយអាត្មាយកពាក្យទាំងអស់នឹងយកមកប្រើហើយអនុវត្តរាល់ថ្ងៃកើតជាប្រយោជន៍ញាតិញោមគាត់ថាបើកូនចូលទីជំនុំកូនត្រូវធ្វើខ្លួនកូនឲ្យទន់ពេលដែលមានបញ្ហាកូនត្រូវធ្វើខ្លួនកូនឲ្យរឹងពេលដែលយើងចូលក្នុងជំនុំចំណោមមនុស្សអ្នកតូចអ្នកធំកូនត្រូវធ្វើខ្លួនកូនឲ្យទន់ តែពេលមានបញ្ហា កូនត្រូវធ្វើខ្លួនកូនឲ្យរឹងធ្វើយកខ្លួនយើងឲ្យទន់ក្នុងចំណោមមនុស្សមិនមែនមានន័យថាយើងទន់ជ្រាយទេទន់ក្នុងទីនេះសំដៅដល់ទន់អិរិយាបថទន់ពាកសម្ដីខ្លីប៉ុណ្ណឹងចោះយល់ហើយណាញាតិញោមអិរិយាបថសម្ដីសំដៅទន់ខ្លួនផ្អែមល្ហែមប្រុសពិសា នេះទន់មិនមែនទន់ជ្រាយទេដល់ពេលកូនឯងមានបញ្ហាកូនឯងត្រូវធ្វើខ្លួនកូនឯងឲ្យរឹង តែមិនមែនរឹងតែតឹងគេនិយាយអត់ស្ដាប់ទេ គឺត្រូវរឹងមាំមានបញ្ហាត្រូវលើកខ្លួនឯងជាគោលចំហដោះស្រាយបញ្ហានោះងើបខ្លួនឯងធ្វើខ្លួនឯងឲ្យរឹងមាំមិនមែនរឹងតតឹងគេស្រីមិនរាប់ប្រាប់មិនតាមនោះទេអញ្ចឹងបច្ចៈចូលធေါ်យើងឯនេះវិញតើតែយើងមានធေါ်ទាំងអស់ហ្នឹងទើបយើងចេះរួបរวมគ្នាសាមគ្គីគ្នាហើយសំខាន់បំផុតឲ្យលះណាអស្មិមានអ្នកនឹងចេញមនុស្សរាល់ថ្ងៃបើសិនជារស់នៅខ្វះធေါ်គឺមិនអាចមាននៅសេចក្តីសុខទេតែគ្រាន់តែថាអ្នកខ្លះរស់នៅជាមួយធေါ် ស់មិនដឹងតែខ្លួនរស់នៅជាមួយធម៌បើសិនជាយើងចេះគិតចេះពិចារណាត្រេះរេះពិតជាបានសេចក្តីសុខញញឹមសេចក្តីសុខនិងសេចក្តីចម្រើនកើនប្រយោជន៍ដល់ខ្លួនយើងផងដល់សង្គមក្រុមគ្រួសាររបស់យើងផងដូចជាមេចិត្តលៀងអញ្ចឹងបើសិនជាអ្នកមានធម៌គេគិតទោះបីជាភ្លៀងក៏ដោយថ្ងៃក្តៅក៏ដោយមិនតូមមនាស់មិនសោមមនាស់មិនថ្នាំងថ្នាក់អអន់សពន់ចិត្តជាមួយមេឃទេ នេះគ្រាន់តែបញ្ជាក់ខ្លីទោះបីជាអ្នកដតីគេជេរអញក្តីនេះព្រះលោកសម្ដែងនៅក្នុងគាថាអកោចមੰងអវិធិមੰងអចិនិមੰងអាហាសិមេយេចតាំងនូបណយន្តិវេរង្គតិសੰណសមតិអកោចមੰងអវិធិមੰងអចិនិមੰងអាហាសិមេយេចតាំងឧបណយន្តិវេរង្គតិសੰណសមតិណោះព្រះលោកសម្ដែងថាបើគេជេរយើងក្តីគេវាយយើងក្តីយើងគេបន្ទោសសារាយជាមួយយើងក្តីប្រសិនបើយើងមិនចងសេចក្តីក្រោធប្រសិនបើយើងមិនតបតជាមួយបុគ្គលនោះម្លេះសំពីរបស់យើងនឹងស្ងប់រងាប់សេចក្តី សុខកាយសบายចិត្តនឹងកើតមានតែបើសិនជាយើងចងសេចក្តីក្រោធជាមួយបុគ្គលនោះពីទាំងឡាយនឹងមិនស្ងប់រងាប់ទេអញ្ចឹងបានព្រះលោកថាឲ្យធ្វើចិត្តអាត្មាប្រតែងតែបញ្ជាក់ញាតិញោមតែឲ្យធ្វើចិត្តឲ្យសบายសบายក្នុងធរត្រេកអរក្នុងធរដូចជាមេចិត្តភ្លៀងអ្នកខ្លះគេគិតថាតិចតិចភ្លៀងតិចតិចភ្លៀងតោមនោះជាមួយភ្លៀងអត់បានសុខទេ គិតតែភ្លៀងមកពិបាកចុះអ្នកស្រែពេលដែលភ្លៀងមកគេសប្បាយចិត្តពីព្រោះបានទឹកភ្លៀងតែយើងអ្នកនៅក្រុងរកស៊ីទិញចូលលក់ចេញយើងអត់ចូលចិត្តភ្លៀងទេចង់រាំងវិញចង់ក្តៅវិញអ្នកស្រែគេត្រេកអរជាមួយភ្លៀងយើងអ្នកក្រុងមិនសូវពេញចិត្តជាមួយភ្លៀងតើអ្នកណាអាក្រក់អ្នកណាល្អយេគិតមើលអ្នកណាអាក្រក់អ្នកណាល្អទាំងពីរហ្នឹងបើតាមធរអត់មានអាក្រក់អត់មានល្អទេ ភ្លៀងក៏ដោយមិនភ្លៀងក៏ដោយអាត្មាលើកឧទាហរណ៍បើសិនជាយើងមានធម៌យើងអត់គិតថាអាក្រក់គិតថាល្អទេ មានអតីតនិទានលោកអ្នកប្រាជ្ញលោកលើកឡើងហើយយកមកប្រៀបធៀបឲ្យយើងពិចារណាមានបរិសម្នាក់ដើរជាមួយកូនប្រុសទៅកាន់ទីឆ្ងាយដើរដើរអញ្ចឹងហត់កូនប្រុសដើរលែងរួចឪពុកគិតអញ្ចឹងបើសិនជាយកលុយយកទៅទិញអតិអត់ទិញសេះសម្រាប់កូនជីម្លេះសំល្អជាងយើងដើរជើងទៅទេ គិតប៉ុណ្ណឹងហើយយកប្រាក់1000កហបណៈយកទៅតែងសេះបានមួយឲ្យកូននឹងជីជីបដាលសบายចិត្តឪពុកសួរកូនមិនដែរក្រោយពីកូនឯងបានជីទៅស្រួលខ្លួនទេកូនល្អណាស់ពុកស្រួលខ្លួនណាស់ក្រាន់បើជាងដើរដល់តែពេលជីបន្តិចទៅដល់មុខបន្តិចសេះនឹងវាផ្អើលធ្លាក់កូនបាក់ជើងដល់តែធ្លាក់បាក់ជើងឪពុកខឹងសេះហ្នឹងចាប់ដើមតូម្ដងណាពេលដែលកូនបានជីល្អថាបានសេចក្តីសុខថាល្អ ដោយសារសេះដល់តែពេលកូនធ្លាក់បាក់ជើងដោយសារសេះចាប់ប្រើបតោថាកុំតកូនអញឡើងជីសេះហ្នឹងម្លេះសំក៏កូនអញមិនបាក់ជើងដែរណាក៏កូនអញមិនបាក់ជើងដែរអញ្ចឹងខឹងជាមួយសេះហ្នឹងអត់បានសេចក្តីសុខទេដល់មកសតុះក្រោយមកព្រះរាជាព្រះអង្គបកោបកាវាយកងវាយខ្មោះដើររមមនុស្សប្រុសដើម្បីធ្វើទាហាន ហើយតែមានមនុស្សប្រុសចាប់យកទៅធ្វើទាហានទាំងអស់ហើយកូនកំឡោះបោះគាត់បើសិនជាអត់បាក់ជើងដោយសារសេះម្លេះសំគេចាប់យកទៅធ្វើទាហានណាដល់ទៅពេលដែលគេមកដល់បែរហ្នឹងគាត់សប្បាយចិត្តត្មងគាត់សប្បាយចិត្តថាដោយសារតែកូនខ្ញុំបាក់ជើងបានកូនខ្ញុំនៅជាមួយខ្ញុំបើកុំតែកូនខ្ញុំបាក់ជើងម្លេះសំកូនខ្ញុំទៅធ្វើទាហានជាមួយគេបានអត់មានរឿងអីដែលល្អអត់មានរឿងអីដែលអាក្រក់ទេគឺអាស្រ័យលើចិត្តយើង ដូចគ្នានឹងញាតញោមមានមច្ឆាទិដ្ឋិយល់ឃើញខុសបើសិនជាយើងយល់ខុសយល់ទៅធ្វើបន់មិនបានបន់គ្មានបន់គ្មានបាបសេចក្តីសុខនិងសេចក្តីចម្រើនបើញាតញោមជឿទៅលើអ្នកណាដតីក្រៅអំពីខ្លួនយើងម្លេះសំសេចក្តីសុខនិងសេចក្តីចម្រើនអាចអាចកើតកើតមានទេ5នាទីទៀតចប់ហើយញាតញោមធំបានទេយាយ បានដែរអត់អញ្ចឹង5នាទីទៀតចោះចាំហូបនំបញ្ចុកណាយាយហើយភ្លៀងអាលឹមមកហើយទៅផ្ទះក៏ទៅមិនរួចដែរចាំអូមកទៀតហើយញាតិញោមច្រើនណាស់ចប់ខចោះប៉ុណ្ណឹងចោះចាំជួបគ្នាថ្ងៃក្រោយទៀតចោះហើយបច្ច័យធម៌ទេសនាបានប្រមាណញោម មួយអង្គ40ម៉ឺនចូលវិញទាំងអស់ញាតិញោមដឹងចូលវិញទាំងអស់ណាញាតិញោមចូលវិញចូលក្នុងការកសាងគាត់របស់យើងនេះសូមបានបនបាន កសលតាមបានស័យជ្រះថ្លារៀងរៀងខ្លួនបច្ច័យដែលកើតពីបឋមមកសេទេសនាមានចំនួន80ម៉ឺនជាងណាញាតិញោមចឹងទាំងអាត្មាទាំងលបូនចាស់គឺចូលរួមក្នុងការកសាងគាត់នេះវិញទាំងអស់សូមចូលរួមចំណែកតាមបនិស័យជ្រះថ្លារៀងរៀងខ្លួនសូមអនុមោទនាជាទម្លាប់ញញឹមមួយសិនញោម សូមអនុមោទនីជាបឋមខ្ញុំប្រកាសនាមចាស់សូមលើកកំបងកងអัญជលីគ្រប់និងនមស្ការចំពោះប្រជុំ3នៃបត្រៃរតគឺ ពុទ្ធរត1ធម្មរត1និងសង្ឃរត1 ដោយសេចក្តីគិរវៈជ្រះថ្លានិងសូមលំអត់លំអោនកាយក្រាបថ្វាយបង្គំចំពោះសម្តេចព្រះកមហាសង្ឃរាជទាំងពីរឋានៈសម្តេចព្រះសង្ឃនាយកសម្តេចព្រះសង្ឃនាយករងសម្តេចព្រះត្រីសង្ឃគ្រប់ព្រះឋានានុក្រមសូមលំអត់លំអោនកាយក្រាបថ្វាយបង្គំចំពោះព្រះអង្គគ្រូជាម្ចាស់ព្រះមេគុណរាជធានីភ្នំពេញនិងជាព្រះគ្រូសូត្រស្ដាប់ វត្តបពតុមវតីសូមក្រាបថ្វាយបង្គំចំពោះកណ្ដាលោកចាស់គ្រប់ព្រះអង្គដែលមានប្រវត្តិមាននិងវត្តមាននាវេលាកាសគ្រានេះសូមចម្រើនពរចំពោះអាដាមរដ្ឋត្រីក្រសួងធម្មការសាសនានិងលោកជំទាវងួនធួនទីប្រឹក្សារាជរដ្ឋាភិបាលអាដាមរដ្ឋលេខាធិការរដ្ឋលេខាធិការសមាជិកសមាជិកាក្រមវត្តក្រសួងទាំងអស់ព្រមទាំងញោមញាតិពុទ្ធបរិស័ទសាធុសាប្រុសប្រុសស្រីទាំងអស់ដែលបានគោរពយើងអញ្ជើញចូលរួមនិមន្តព្រះសន្តាប់និងស្ដាប់ព្រះសធម្មនីវេលាកាសល្ងាចថ្ងៃនេះ ចឹងទេថ្ងៃនេះខ្ញុំកណាត្មភាពមានឱកាសអំពីអាដាមរន្ត្រីក៏ដូចជា មានឱកាសអំពីព្រះអង្គគ្រូជាម្ចាស់ឲ្យអរតនីបកស្រាយនៅគាថាដែលព្រះសម្មាសម្ពុទ្ធបរមគ្រូជាអង្គម្ចាស់នៃយើងព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងទុកក្នុងសតន្តបិដកត្រង់ធរពួក5ដែលដោយព្រះអង្គគ្រូជាម្ចាស់ព្រះអង្គបានបញ្ជាក់ខាងដើមហើយញាតិញោម ធរនេះកាលដោយព្រះសម្មាសម្ពុទ្ធបរមគ្រូជាអង្គម្ចាស់នៃយើងទ្រង់គង់នៅជាធរមាននៅឡើយគឺសំដែងប្រុសទាំងក្រហមទាំងបព្វជិត ជាពិសេសគឺញាតិញោមអ្នកគ្រប់គ្រងផ្ទះជាកុហកនឹងឯងគិរិវិសនឹងឯងបានសម្រេចមគ្គផលច្រើនគ្នាអ្នកខ្លះបានសោតាអ្នកខ្លះបានសក្កទាអ្នកខ្លះបានអនាគាអ្នកខ្លះបុណ្យកុសលរបស់គាត់ចាស់ខ្លាមែនតែនបានរហូតដល់ទៅអរហត្តក៏មានដែរញាតិញោមខ្លះបានរហូតដល់ទៅអរហត្តសាវកព្រះអង្គខ្លះ ញាតិញោមភាកច្រើនបានត្រឹមសោតាសកតិអនាគាអញ្ចឹងញាតិញោមថ្ងៃនេះស្ដាប់ពធហ្នឹងគិតថាអាត្មាគិតថាយ៉ាងម៉េចដែលហើយទៅក៏បានត្រឹមសោតាដែរណោះញាតិញោមញោមយ៉ាងហើយទៅក៏បានត្រឹមសោតាដែរហើយសោតាណាអាយដំដងទៀវគឺអ្នកដែលបានសោតាព្រះលោកសំដែងថាអ្នកនោះអត់ធ្លាក់អបាយទេផុតអបាយទេញាតិញោមថ្នាក់ត្រឹមសោតាទោះបីជាកាមរិយៈនឹងវានៅអត់ដាច់ទេត្រឹមសោតាសកតិអនាគាអត់ដាច់ទេកាមរិយៈនៅ ប៉ុន្តែគ្រាន់ថាអត់ធ្លាក់អបាយទេចាប់ពីថ្នាក់សោតាឡើងទៅគឺលែងធ្លាក់អបាយហើយចឹងញាតិញោមខំប្រឹងហាត់ពុតលុតដំខ្លួនយើងយ៉ាងម៉េចធ្វើយ៉ាងម៉េចឲ្យបានសោតាក៏ប្រសើរញាតិញោមឥឡូវនេះបញ្ជាក់ញាតិញោមត្រង់អត្តបទរបស់យើងប្រធានរបស់យើងថ្ងៃនេះលើកឡើងអំពីអនុបពីកថា5យ៉ាងហើយដោយព្រះអង្គគ្រូបញ្ជាក់ខាងដើមហើយមានន័យសេចក្តីថាព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងអំពីអនុបពីកថាទាំង5មានទានកថាសីលកថា សកកថាកាមាទិនវកថានៃកមនិសង្សកថាហើយកថាមួយម៉ាត់មានន័យថាសម្ដី ណាញាតិញោមប៉ិនត្រង់ទីនេះមិនមែនយើងប្រែតែសម្ដីទេគឺមានន័យសេចក្តីថាអវាទឬក៏ពាក្យពេចវចនៈរបស់ព្រះដ៏មានពភៈដែលព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងនៅអនុបពីកថាទាំង5មានទានកថាព្រះសម្មាសម្ពុទ្ធសម្ដែងអំពីការឲ្យទានហើយការឲ្យទាននេះគឺអាត្មាមិនបានអธิบายច្រើនទៀតទេញាតិញោមពីព្រោះថាញាតិញោមធ្លាប់ស្ដាប់វិទ្យុដឹងហើយគឺអាត្មាសម្ដែងច្រើនមកហើយការឲ្យទាននេះអញ្ចឹងជន់ខ្សែអាត់មុនមុន ប៉ុនគ្រាន់ចង់បញ្ជាក់ញាតិញោមថាការឲ្យទានហេតុអីបានព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងអំពីការឲ្យទានឬគោលសំខាន់គឺចង់ឲ្យសត្វតនិកទាំងអស់មាននៅសន្តាននៃចិត្តចេះស្រឡាញ់ចេះអាណិតអ្នកដតី ឃើញអ្នកដតីអត់ឃ្លានក្រខ្សត់អត់ឃ្លានលំបាកតោកចាក់វេទនាដូចឯកឧត្តមលោកជំទាវជាពិសេសគឺឯកឧត្តមរដ្ឋមន្ត្រីអីញាតិញោមអាសាចែកទៀនញាតិញោមអាត្មាសានិមន្តមកឯកឧត្តមមុនមករហូតឲ្យមានពិធីអីគឺថ្ងៃប្រហែលខែមុនចែកទៀនដល់អ្នកសុំទៀនប្រហែលអ្នកញាតិញោមប្រហែល100អ្នកច្រើនអញ្ចឹងគឺអាសាចែកទៀនហេតុអីបានព្រះអង្គថាសំដែងទៀនដោយសារឲ្យមនុស្សសត្វទាំងអស់ចេះលះនៅមច្ឆិរយៈគឺសេចក្តីកំណាញ់នឹង គោលដៅគឺព្រះអង្គចង់ឲ្យលះនៅមច្ឆរិយៈគឺសេចក្តីកំណាញ់ហ្នឹងញាតិញោមលះកំណាញ់ហ្នឹងណាញាតិញោមញោមលះអាកំណាញ់ហ្នឹងណាយាយអាកំណាញ់ហ្នឹងណាយាយហើយលះបានខ្លះនៅញាតិញោមរាល់ថ្ងៃបានខ្លះណាចឹងខំលះញាតិញោមតិចក៏ដោយច្រើនក៏ដោយតាមសទ្ធាជ្រះថ្លារបស់យើងដល់ឡើង ចឹងត្រូវចេះលះឲ្យទៅជាទៀនហើយការឲ្យទៀននេះគឺមិនប្រកាសថាញាតិញោមធ្វើជាមួយអ្នកមានសិលទេព្រះសំដែងថាមិនប្រកាសតែបព្វជិតទេបានញាតិញោមធ្វើបានបន់អត់ទេគ្រាន់តែទៀនហ្នឹងវាមានឋានៈផ្សេងគ្នាមានសហាយទានសម័យទានពាសទានយើងធ្វើជាមួយនឹងឧត្តមភេទអ្នកដែលចូលសាងភ្នោះបួសជាបព្វជិតក្នុងព្រះសាសនាឲ្យឈ្មោះថាសម័យទាន ញាតិញោមធ្វើជាមួយទេសកម្មកឲ្យឈ្មោះថាទេសទានឬក៏ឲ្យដល់សត្វទេរឆានឆ្កែឆ្មាគោក្របីដំរីសេះមន់ទាក្នុងផ្ទះហ្នឹងក៏បានបុណ្យបានកុសលដែរគ្រាន់តែបុណ្យកុសលហ្នឹងវាមានកម្រិតផ្សេងគ្នាញោមធ្វើជាមួយអ្នកមានសិលខ្ពស់បានបុណ្យបានកុសលក៏ក៏អី chứ មិនបង្ហើយនិយាយបានបុណ្យបានកុសលក៏ខ្ពស់ក៏ច្រើនទៅតាមនឹង ហើយបើយើងធ្វើជាមួយអ្នកមិនសូវមានសិលមានទានបុណ្យកុសលក៏វាបានទៅតាមនឹងដែរញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់ក៏បីគិតថាទានអ្នកកថាយើងត្រូវលះឲ្យទៅជាទានហើយញាតិញោមខ្លះថាចុះខ្ញុំប្រកាសណាធ្លាប់លើប្រគុណចាស់ថាទានខ្លះខ្លះថាបើយើងធ្វើកត់ធ្វើសាលាជាតិមកបានវេលានៅបើយើងតែងដីដាក់វត្តជាតិមុខបានដីច្រើនអញ្ចឹងមែនហើយដីគុណថាវាមែនអញ្ចឹងទេ មិនទិញដីជាតិមកទឹកដីយើងបានច្រើនធ្វើកត់ប្រគេនលោកជាតិមកបានវេលាទេញាតិញោមអត់ទេមិនប្រកាសថាអញ្ចឹងទេរឿងបនកុសលព្រះសម្មាសម្ពុទ្ធមកពីលោកដែលសំដែងនឹងលោកមិនតាន់ជាក់ច្បាស់ក្នុងពធអាហ្នឹងឮគេថាណាញាតិញោមបញ្ញត្តិញោមថប់ទៅឮគេថាទេមិនមែនលោកសំដែងទេព្រះលោកសំដែងអត់មានកំណត់ទេការឲ្យទាននេះអានិសងញាតិញោមអត់មានកំណត់ថាត្រូវបានចេះបានចុះបានចេះបានចុះអត់មានទេគឺអត់កំណត់ ហេតុអីបានឥតកំណត់មកពីបុណ្យកុសលវាកោតមកអំពីចិត្តយើងហរតិរបស់យើងខាងក្នុងដូចញាតញោមមកស្ដាប់ពធអញ្ចឹងញាតញោមមកស្ដាប់អង្គុយត្រង់ត្រាប់លើកដៃស្ពះដូចគ្នាអោនលំទោនដូចគ្នាប៉ុន្តែបុណ្យកុសលពិតជាបានមិនស្មើគ្នាទេមែនទេញាតញោមអត់ស្មើគ្នាទេស្ពះដូចគ្នាឆ្លៃអង្គុំដូចគ្នាស្ដាប់ដូចគ្នាអង្គុយដូចគ្នាហើយចុះមិនបានបានស្មើគ្នាឧទាហរណ៍ញោមដាក់ក្របស្បៃ100ក្រប ដុតតាំង100ដើមស្រោចទឹកដាក់ជីដូចគ្នាធ្វើជើងដូចគ្នាថ្ងៃដាក់ដូចគ្នាម៉ោងដាក់ប្រហែលគ្នាដល់តែដុះឡើង100ដើមវាមានទៀបមានខ្ពស់មានវែងមានខ្លីមានល្អមានរួញមានកញ្ញែងកញ្ញាញអញ្ចឹងទៅអញ្ចឹងអត់ដូចគ្នាទេញាតិញោមតែ100ដើមសឹកវាដុះដូចគ្នាដាក់ជីស្រោចទឹកដូចគ្នាតាណាលគ្នាអញ្ចឹងក្របពូជដូចគ្នាមែនមែនទេ ចឹងប៉ុនអត់មានកំណត់ថាយាយធ្វើអញ្ចឹងបានអញ្ចឹងធ្វើអញ្ចឹងបានអញ្ចឹងអត់មានទេញាតិញោមអត់មានកំណត់អញ្ចឹងទេណាហើយចុះបើថាទៅធ្វើកត់ប្រកេនលោកឬក៏ប្រកេនចង្ហាន់លោកទៅជាតិមកទៅអ្នកខ្លះចេះទៀតណាអ្នកដែលថត់ថត់ហ្នឹងមកពីជាតិមុនគេចូលចិត្តប្រកេនសាច់លោកតែអញ្ចឹងហ៎ប្រគេនមន់ប្រគេនទាអញ្ចឹងទៅលោកវាមិនមែនទេញោមអញ្ចឹងអ្នកស្គមស្គមដល់អាត្មាវិញជាតិមុនមកបាច់ថប់ទៅប្រគេនតែឆ្អឹងលោកមែនទេញាតិញោមមិនមែនអញ្ចឹងទេ បើមិនចឹងភ័យយាយអ្នកដេតុងប្រគេនលោកអាតុងចងក្បែរបែបពហិនោះអាយដំអា50 60ម៉ែត្រនោះมันកើតមកលេខ50ម៉ែត្រហ្នឹងហើយទៅផ្ទះឯណានៅបានមិនមែនអញ្ចឹងទេបុណ្យកុសលវាសម្រេចមកមិនអញ្ចឹងទេគឺអាស្រ័យលើចិត្តរបស់យើងឯណា ចិត្តនឹងហរតីនឹងជ្រះថ្លាប៉ុណ្ណាបុណ្យកុសលបានប៉ុណ្ណឹងដូចជាសម័យពុទ្ធកាលព្រះសម្មាសម្ពុទ្ធគង់នៅជាធរមានព្រះអង្គប្រពំពីទាសីម្នាក់ ដែលជាអ្នកបម្រើរបស់លោកយាយវិសាខាលោកយាយវិសាខាកសាងវត្តពពីរៀមប្រគេនព្រះសម្មាសម្ពុទ្ធដល់ពេលថ្ងៃឆ្លងញាតញោមគេគ្រប់គ្នាមកជួយខ្លះខ្នែងស្វះស្វែងធ្វើកិច្ចនៅក្នុងបនឆ្លងហ្នឹងអ្នកនេះគេធ្វើនេះអ្នកនោះគេធ្វើនោះអត់តែនាងទាស័យហ្នឹងមិនដឹងទៅត្រូវធ្វើអីទៅសួរលោកយាយវិសាខាបើពិតអ្នកនាងម្ចាស់តើខ្ញុំម្ចាស់ត្រូវធ្វើអីដែរដើម្បីឲ្យបានបនអ្នកនាងម្ចាស់ថាឥឡូវនាងមើលខ្វះខាតអីនាងធ្វើនឹងចាស់ នាងកលែកមើលទៅវាដូចជារកកលែងខ្វះខាតឃើញគេធ្វើអស់ទៅហើយអញ្ចឹងអត់បានអីធ្វើគេអង្គុយយំដល់អញ្ចឹងព្រះអនន្តមកឃើញអញ្ចឹងសួរមនាលប្អូនស្រីប្អូនកំពុងតែយំរឿងអីថាបបិទ្ធលោកម្ចាស់ខ្ញុំម្ចាស់ចង់ធ្វើអីរួមជាមួយនឹងអ្នកនាងម្ចាស់ប៉ុន្តែមើលទៅអត់មានអីដែលត្រូវធ្វើធ្វើឲ្យអស់ទៅហើយស្អាតបាតអស់ហើយបានព្រះអនន្តមនាលប្អូនស្រី តាមដែលអាត្មាមើលទៅឃើញថានៅខ្វះកម្រាលជន់បោអញ្ចឹងញាតិញោមមើលកន្លែងចូលក្រសួងរបស់យើងបើសិនមានកន្លែងណាខ្វះកម្រាលអីទិញដាក់ថ្មីថ្មីមកណាញាតិញោមអញ្ចឹងព្រះអនន្តថាខ្វះកម្រាលមើលទៅតែខ្វះកម្រាលលឹងសូនអញ្ចឹងតែទិញកម្រាលជូតជើងមកញាតិញោមទៅយកកំណាត់កម្រាលជូតជើងមកមកដល់គ្រាន់តែដាក់ពុកព្រះមោគលានដើរជន់ពឹកព្រះមោគលាននិមន្តទៅផុត ព្រះសរិបុត្រនិមន្តមកទៀតជន់កំរាលរបស់គាត់នឹងទៀតអញ្ញឹមព្រះសរិបុត្រទៅផុតព្រះសមាសម្ពុទ្ធមកជន់មកសាទៀតអញ្ញឹមទៀតអង្គុយតែមើលកំរាលជូតជើងហ្នឹងញាតិញោមមកតែជ្រះថ្លាអញ្ចឹងញាតិញោមមិនបដោតជ្រះថ្លាត្រេកអររីករាយនឹងកំរាលជូតជើងរបស់គាត់អញ្ចឹងគ្រាន់តែកំពុងតែជ្រះថ្លាជ្រះថ្លាជ្រះថ្លាជីវ័នចិត្តនឹងចិត្តដល់ពេលហើយជ្រះថ្លាអញ្ចឹងកម្មកម្មបច្ច័យវាមកផ្ដាច់ ផ្ដាច់អាយុជីវិតរបស់គាត់ពេលហ្នឹងដាច់ខ្យល់ភ្លៀងពេលហ្នឹងគ្រាន់តែចប់តិបដិសន្ធិនៅក្នុងស្ថានទេវលោកមានប្រសាទផុសឡើងព្រៀបហាក់បីដូចជាវត្តចេតពុនមានប្រាសាទកពូលស្អាតញាតញោមហើយសួរថាវត្តចេតពុននាងអ្នកសាងសង់ឬក៏លោកយាយវិសាខាញោមស្រាប់ខាងដើមលោកយាយវិសាខា ប៉ុន្តែហេតុអីបានជាប្រាសាទផុសឡើងទៅជារបស់នាងទៅវិញដោយសារតែចិត្តជ្រះថ្លាឃើញនាងមិនបានកសាងវត្តផងគ្រាន់តែតែងកម្រាលជូតជើងបានប្រាសាទសោយសម្បត្តិទឹកនៅក្នុងស្ថានទេវលោកអញ្ចឹងប៉ុននិងបាបនឹងវាឲ្យផលអត់ដូចគ្នាទេអាស្រ័យលើចិត្តរបស់យើងកាលណាយើងជ្រះថ្លាបុណ្យកុសលហ្នឹងហុចផលឲ្យនេះយ៉ាងហុចផលឲ្យអត់ដូចគ្នាទេប្រអត់ដូចគ្នាទេ ហើយក៏មិនអាចកំណត់ថាបានតិចបានច្រើនហើយក្នុងដីកាព្រះ មានកំណត់ថាអញ្ចេះទៀតព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងធម្មនាលអវសោទាំងឡាយមិនមែនមានន័យសេចក្តីថាអ្នកដែលធ្វើបន់ត្រកត្រករាល់ថ្ងៃ អ្នកនោះ ប្រាកដជាទៅឋានសួគ៌មិនមែនទេញោមឲ្យតអ្នកកាន់ស្រាក់ត្រកត្រកចូលវត្តរាល់ថ្ងៃ ព្រះលោកសម្ដែងថាក៏មិនប្រាកដឋាននឹងបានទៅឋានសួគ៌ដែរហេតុអី ពេលដែលគាត់ជីវនចិត្តរបស់គាត់រៀបនឹងដាច់ខ្យល់អញ្ចឹងបានជាចាស់ចាស់ពីដើមគាត់មានទម្លាប់ល្អណាស់ញាតិញោមឲ្យតណ្ណាឈឺធ្ងន់ពេទ្យគេមើលលែងជាទម្លាមទម្លាប់គឺនិមន្តប្រសង់ប្រសោធរឲ្យអ្នកឈឺនឹងស្ដាប់អ្នកខ្លះគ្នាយល់មិនទាន់យល់មិនច្បាស់តែមុនលោកប្រសោតឲ្យជាមិនមែនទេមិនលោកប្រសោតជាអីបើពេទ្យគេលែងមើលដែរនឹងញោមចឹងសោតនឹងមិនសោតឲ្យជាជំងឺទេសោតឲ្យអ្នកជំងឺនឹងស្ដាប់ឲ្យអារម្មណ៍របស់គាត់នឹងនឹករលឹកឃើញ ឃើញពធឃើញប្រសងដាច់ខ្យល់ផឹងឋានសួគ៌ឯណោចឹងបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាអ្នកកាន់ស្រាក់ចូលវត្តមិនប្រកាសថាទៅឋានសួគ៌ហើយអ្នកកាន់លបកាន់ឈៀងរាល់ថ្ងៃក៏មិនប្រកាសថាទៅនរកដែរជួនកាលរៀបនឹងដៃខ្យល់គាត់នឹកឃើញបាយគាត់មកស្រាក់ប្រគេនលោកម្ដងដែរទៅឋានសួគ៌សិនចឹងណាអាដាមឥឡូវនេះបញ្ជាក់រឿងទៀនប៉ុណ្ណឹងខ្លីចោលព្រោះអាត្មាធ្លាប់បញ្ជាក់ច្រើនខ្សែអាប់មកហើយហើយក៏ចិត្តដល់នីតិដែរអញ្ចឹងបញ្ជាក់រឿងសិលយើងរបស់វិញម្ដងសីលកថា ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងអំពីសិលទាំងនិច្ចសិលក្តីឧបោសថសិលក្តីទះសសិលក្តី ឬកសិល4របស់ភិក្ខុសង្ឃអង្គសាមណេរក្តីអញ្ចឹងបញ្ជាក់ទៅសិល5ចុះញាតិញោមរកឫសគល់ទៀតមិញនឹងថាហេតុអីបានព្រះលោកសម្ដែងទានថាមកពីឲ្យមនុស្សទាំងអស់នឹងចេះសន្តោសគ្នា ចេះមាននៅសង្កហៈសង្គ្រោះគ្នាទៅវិញទៅមកចុះឥឡូវរកឫសគល់រឿងព្រះលោកសម្ដែងសិលសិន មិនបានព្រះអង្គសម្ដែងសិលតាមពិតសីលកថានិច្ចសិលនិច្ចសិលមានន័យថាយើងត្រូវមានសិល5ជានិច្ចជានិរន្តរ៍គ្រប់ពេលគ្រប់វេលាទាំងអស់ក្នុងខណ្ឌនៃសន្តានរបស់យើងមនុស្សពេលណាដែលដាច់សិល5ពេលណាដែលអត់ធម៌ក្នុងខ្លួនត្រឹមតែ1វិនាទីក៏មនុស្សនោះអាចស្លាប់ដែរ មិនបានអាត្មាសម្ដែងថាអញ្ចឹងញោមពិចារណាចុះអ្នកដែលមិនកាន់ពុទ្ធសាសនាគេថាគេមិនមានធម៌ក្នុងខ្លួនទេហេតុអីបានជាគេរស់បានសុខដុមរមនាគេមិនដែលចូលវត្តហេតុអីបានគេរស់សុខមិនចាំបាច់ពឹងធម៌ទេតែគេមិនដឹងថាខ្លួនគេកំពុងតែរស់នៅជាមួយនឹងធម៌អាត្មាសម្ដែងនឹងញាតិញោមចូលទស្សនវិជ្ជាតិចញាតិញោមតបព្យាយាមតាមដានតិចបានយល់គេមិនដឹងថាខ្លួនគេកំពុងតែរស់នៅជាមួយធម៌ហេតុអី គេថាគេមិនចាំបាច់ពឹងធរឧទាហរណ៍ញោមប្រុសស្រីទាំងអស់លោកយាយលោកតាទាំងអស់ចង់ឲ្យគេស្រឡាញ់ញោមទេចង់ទេចាំមិនឆ្លើយចង់ទេចង់អាចង់ឲ្យគេស្រឡាញ់យើងអានឹងហើយចាត់ចូលក្នុងមេត្តាធម៌ឃើញញោមស្រឡាញ់រាប់អានមែនមែនយាយចោះញោមពេលដែលមានទុកមានបញ្ហាចង់ឲ្យគេអាណិតញោមទេ ចង់អានឹងហើយចូលក្នុងករណីផងឃើញអត់ញោមមានកូនកូនចង់ឲ្យម៉ែស្រឡាញ់វាឲ្យស្មើស្មើគ្នាទេ ចង់អានឹងហើយចាប់ចូលក្នុងឧបេខាធឃើញអត់ខ្លីប៉ុណ្ណឹងចោះមិនបាច់បញ្ជាក់ទៅទៀតទេអញ្ចឹងមនុស្សបើសិនជារស់មិនមានធម៌ត្រឹមតែ1វិនាទី អាចស្លាប់បានឧទាហរណ៍មិនមានសិល5ទី1បាណាសួរថាកាលពី79អពតសម្លាប់មនុស្សប្រៀបហាក់បីដូចជាសម្លាប់សត្វធាតុ កាប់សម្លាប់ម៉ែឪឯងបានដោយខ្វះអីខ្វះអីយាយខ្វះធរហ្នឹងណាញាតិញោមមើលដោយសារតែខ្វះធរហ្នឹងចឹងបានអាត្មាបញ្ជាក់ថាគ្រាន់តែគេមិនដឹងថាគេកំពុងតែរស់នៅជាមួយមួយធរដោយសារគេមិនដឹងថាគេកំពុងតែរស់នៅជាមួយធរញាតិញោម ចឹងសិលព្រះអង្គសម្ដែងសិលនឹងថាដើម្បីអីចង់បញ្ញត្តិឲ្យមនុស្សទាំងអស់មាននៅមេត្តាចិត្តទី1បាណាចង់ឲ្យមនុស្សទាំងអស់មាននៅមេត្តាចិត្តចេះអាណិតចេះស្រឡាញ់ដល់អ្នកដតីដល់មនុស្សដល់សត្វផងគ្នាទាំងឡាយបាណាតិបាតានឹងគឺមិនសម្លាប់បំបត្តិជីវិតទេកុំឲ្យមនុស្សមាននៅជាបាតៈឲ្យចេះអាណិតស្រឡាញ់គេដល់ទៅពេលអត្តនីទានអ្នកអង្គធម៌បានដល់សមាជីវៈ ឲ្យមនុស្សចេះរស់ចង់រស់តែរស់ដោយការចិញ្ចឹមជីវិតប្រកបដោយផលមិនលួចមិនឆក់មិនប្លន់មិនកាប់កេងប្រវាញ់មិនជិះជាន់អ្នកដទៃអានឹងហើយចាត់ចូលក្នុងសមាអាជីវៈអតនីទានាកាមេព្រះអង្គសម្ដែងសម្ដៅដល់អីឲ្យលះកាមរាគៈមុសាវាទីព្រះអង្គសម្ដែងសម្ដៅដល់អីដល់សច្ចៈតោះនេះញាតិញោម ដល់សច្ចៈផងហ៎ដល់តសុរាព្រះអង្គសម្ដែងសម្ដៅដល់អីដល់សតិបើសិនជាមនុស្សគ្រប់រូបមានសតិតាំងនៅល្អហើយ មាននៅកាមរាគៈលះបងហើយ មាននៅ ពាក្យបិទសច្ចៈក្នុងខ្លួនហើយ មាន នៅមេត្តាធម៌ដល់គ្នានឹងគ្នាហើយ មាននៅករណាអាណិតមិនជាបាតគ្នាហើយម្លេះសំមិនចាំបាច់ទៅសុំសិក្ខាបទ5ទេ ព្រោះញាតញោមរាល់ថ្ងៃរឿងស្លូតទៅបានមិនមែនដោយសារញោមទៅថាតាមលោកនឹងបានស្លូតទេមិនមែនទេ លោកយាយខ្លះទៅថាតាមលោកហើយកាលពីមិនតាន់ទៅសុំសិក្ខាបទមួយថ្ងៃឲ្យពកូនត្រឹមតែ2សាដល់ទៅថាតាមលោកមកវិញព្រឹកទល់ល្ងាចល្ងាចទល់ព្រឹកមកដោយសារអី